ពេលវេលាមិនធ្លាប់នៅស្ងៀមឡើយណាកូនកូនអើក៏ដូចគ្នាដែរកុំបញ្ឈប់ការព្យាយាមឲ្យសោះព្រោះបើកូនឈប់ព្យាយាមពេលណាជីវិតកូនក៏ដូចជាស្លាប់ពេលនោះដែរប្រៀបដូចជានាឡិកាដែលអស់ថ្មវារមែងងាប់គឺឈប់ដើរអញ្ចឹងដូច្នេះកូនឪកុំស្លាប់ទាំងរស់ជាយាមគឺថានាំឲ្យបានរួចពីសេចក្តីទុក្ខ វិរិយេនទុក្ខមច្ចេតិពុទ្ធដីកាកូនអ្នកពុកបើកូនរងចាំអ្វីមួយកូនត្រូវ មានចិត្តតិចជាប្រកដីកូនត្រូវជាមនុស្សចេះអត់ធន់ជាគុណធម៌របស់មនុស្សរងចាំបានដោយមិនអន្តេសាដូចចាំភ្លើងស្តុបអីចឹងមួយនាទីអីហ្នឹង គឺមិនអស់ពេលវេលាអីទៅណាទេយើងក៏អាចគិតល្អគិតឲ្យបានសុខក្នុងពេលរងចាំនឹងដែរពេលវេលាច្រើនទៀតណាស់ដែលយើងមិនបានគិតហើយបំផ្លាញពេលវេលានឹងទៅដោយគំនិតមិនល្អដោយកិច្ចការងារមិនល្អដូច្នេះ ត្រូវចេះរងចាំដើម្បីសวัสดิភាពនៃជីវិតយ៉ាងណាគឺដីអត់ធន់ត្រូវចេះរងចាំដោយចិត្តតិចវៃវៃមិនមែនចេះតែបានដោយចិត្តចង់ទេបើយើងមិនចេះរងចាំយើងត្រូវកើតទុកមួយនឹងលោកនេះមិនមែនចេះតែមកផ្កប់ចិត្តយើង ចាំបានអីបាននឹងភ្លាមភ្លាមចាំទៅទេសត្វតែមានហេតុផលត្រឹមត្រូវ នៅក្នុងโลกនេះ កូនត្រូវយល់អំពីអ្វីៗក្នុងโลกនេះផងកុំឃើញតែពីខ្លួនឯងយកតែតាមចិត្តតាមចំណង់តាមកិលេសនោះត្រូវសិក្សាក្នុងโลกនេះឲ្យកើតបញ្ញាសំបីព្រះពុទ្ធអង្គក៏សិក្សាថ្នាក់បរិញ្ញាក្នុងโลกនេះដែរ ចឹងកូនត្រូវរៀនចំណេះវិជ្ជាក្នុងលោកនេះថ្នាក់បរិញ្ញាហ្នឹងដើម្បីសម្លាប់ចំណង់ក្នុងចិត្តរបស់កូនកូននឹងបានរួចផុតចាក់ទុកมันមានអាណាក្នុងលោកនេះដែលមិនធ្លាប់រងចាំនោះទេព្រោះការរងចាំជាសន្តាននៃចិត្តរបស់មនុស្សគ្រប់គ្នាតែសូមឲ្យកូនពូកែក្នុងការរងចាំ កូនត្រូវរករបស់ណាដែលមានប្រយោជន៍ដល់ជីវិតធ្វើកំដរក្នុងរវាងនៃការរួមចាំនឹងទៅត្រូវអានជីភៅក៏អានទៅអាចនឹងសរសេរអត្ថបទធัวអីចឹងទៅក៏បានកុំទំនេរនៅក្នុងកិច្ចការងារព្រោះថាពេលវេលាមិនសម្បូរសម្រាប់តែយើងនៅរស់ជាមនុស្សនេះទេ តូនមិនត្រូវនិន្ទានិយាយអាក្រក់ពីក្រោយអ្នកដតីឡើយព្រោះបើគេបានដឹងរឿងហើយគេរមែងកើតទុកនិងខឹងរកូនទោះបីនៅចំពោះមុខក៏ដោយបើកូនចង់និយាយអ្វីកូនត្រូវតាំងចិត្តមេត្តាឲ្យបានស្រួលសិនសុំនិយាយកូនកុំភ្លេចគិតថាឪពុកម្ដាយគេឪពុកម្ដាយយើងបងប្អូនគេបងប្អូនយើងនៅតែម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយញាតិមិត្តឲ្យប្រយ័ត្នសម្ដី កូនមានប្រកបការបាននៅ បញ្ញានាំមកនៅសេចក្តីសុខកូនមិនគួរក៏បីកើតមកដើម្បី មានសេចក្តីទុក្ខលំបាកឡើយ ក្នុងវ័យកូននៅក្មេងកូនត្រូវរកសេចក្តីសុខជាមួយនឹងការរៀនសូត្រព្រមដោយការរៀនដឹងរឿងរ៉ាវក្នុងជីវិតក្នុងវ័យកំឡោះក្រមុំកូនត្រូវរកសេចក្តីសុខជាមួយនឹងការកសាងជីវិតរៀបចំជីវិតទៅតាមការចេះដឹងក្នុងពេលដែលគ្រប់គ្រងផ្ទះ កូនត្រូវរកសេចក្តីសុខជាមួយនឹងជីវិតគ្រួសារក្នុងវ័យចាស់ជរាកូនត្រូវរកសេចក្តីសុខជាមួយនឹងសេចក្តីស្ងប់រងាប់ផ្លូវចិត្តកូនអ្នកពុកវិជាទុកជាភ្នែកការប្រព្រឹត្តទុកជាជើងកូនក៏បីនឹកជានិច្ចនៅពេលដែលកូនមាន ការធុញទ្រាន់ក្នុងការរៀនសូត្រសូមកូនគិតថាការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសម្រេចការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសុខ ការរៀនសូត្រជាទ្វារចូលទៅរកជ័យជំនះពេលវេលាទំពាស៊ីនៅសពសัตว์បើកូនប្រាថ្នាជាមនុស្សល្អកូនគួរដឹងពេលវេលានិងគួរបប្រតិបត្តិឲ្យត្រូវពេលដល់ពេលកូនញ៉ាំកូនត្រូវញ៉ាំដល់ពេលកេងកូនត្រូវកេងដល់ពេលក្រោកកូនក៏ត្រូវតែក្រោកដល់ពេលរៀនកូនត្រូវរៀនដល់ពេលលេងកូនសំលេង ដល់ពេលដែលកូនត្រូវធ្វើអ្វីណាកូនត្រូវតែធ្វើនៅអ្វីនោះឲ្យពិតប្រកបកូនអ្នកពុកបើកូន ជួយខ្លួនឯងមិនបាន អ្នកខុសគឺឪពុកម្ដាយតែបើកូនជួយខ្លួនឯងបានអ្នកដែលសំបាយចិត្តជាងគេគឺឪពុកម្ដាយរបស់កូននឹងឯងពេលមានបញ្ហាតាក់ទងនឹងកូនត្រូវកូនរកហេតុនៃបញ្ហាហើយយកមកពិចារណាកែខៃ កូនត្រូវដោះស្រាយបញ្ហាដោយបញ្ញាកុំដោះស្រាយបញ្ហាដោយការខឹងក្រោតឲ្យសោះព្រោះនៅពេលខឹងមនុស្សយើងតែងតែល្ងងកូនមានអពកូន កុំជាម្ចាស់បំណុលឡើយព្រោះធ្វើឲ្យកូនមានទុក្ខកូនកុំចូលចិត្តខ្ចីរបស់របរប្រើប្រាស់របស់គេផងដែរសម្ពុតក៏អាវអ្នកដតីកូនត្រូវចាត់ចែងត្រៀមរៀបចំឲ្យមានព្រម មិនមាននិងមិនចាំបាច់ទេ គឺមិនត្រូវប្រើប្រាស់នៅរបស់នោះឡើយព្រោះមាយាទល្អជាសម្បត្តិដ៏ប្រពៃយ៉ាងទៀតវិជ្ជាជាកំណប់ទ្របជាប់នៅនឹងខ្លួនកូន បើកូនមិនចង់ឲ្យបែកមិត្តកូនកុំខ្ចីប្រាក់មិត្តឯការដែលចូលចិត្តសូមរឹតតែកំណាស់ទៅទៀតការលួចរបស់អ្នកដតី ខុសទាំងច្បាប់ខុសទាំងសិលធម៌នាំឲ្យមានពីវេរាទៀតផងចូលកូនចាំទុកថាទ្រព្យសម្បត្តិមាសប្រាក់របស់យើងចៅអាចលួចយកទៅបាន តែចំណេះវិជ្ជានៅជាប់ជាមួយនឹងខ្លួនកូនអ្នកណាក៏លួចយកទៅមិនបានដែរ